គិនថាស្នេហ៍នេះគឺជាស្នេហាចុងក្រោយក្រុមយ៉ាងបងឲ្យអូនជឿចាំងអ្នកចាស់ចាំងបែកទៅបែករហូតជួមបងម្នាក់ជួបងអូនស្មឹងជឿជាក់ថាស្នេហ៍ពិតសងខំកាន់តែច្រើនក្តីជឿចាំកាន់តែខ្លាំងស្មងខ្លាំងនៃចាញ់គេអូនទី អ្នកអូនខ្លួនអូនទើបបងមានគេម្នាក់ទៀតអារម្មណ៍ផ្ដើមឃ្លាតពីអូនហើយមកនឹកគេខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេះសុំបងកិច្ចមកលែងហ៊ានសុំឡើងអូនចំ យចិនមកក្បែរអូន ត្រឹមតែកាយតែអារម្មណ៍ក្បែរគេតាពិតអូនគិតថាយើងបែកគ្នាទៅល្អជាងបា ចុងក្រោយក្រុមយ៉ាងបងអើយអូនជឿទាំងអ្នកចាស់ចឹងបែកទៅបែករហូតជួមបងម្នាក់ជួបងអូនស្មឹងជឿជាក់ថាស្នេហ៍ពិតសងខឹងកាន់តែច្រើនក្តីជឿចាំកាន់តែខ្លាំងស្មងខ្លាំងនៃចាញ់គេអងទៀងអូនអ្នក ខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេខសុខបងកិច្ចមកលែងហ៊ានសុំលឹងអូនចំពេលដែលបងនៅក្បែរអូនអារម្មណ៍បងនៅទាំងបងខំមនុស្សអងធំហើយកុំលះបងអីអ្នកថ្មីគេល្អជាងអូនគេយកបានចិនបងទាំងមូលស្រឡាញ់គ្នាយូរក៏កង់នៅតែបាយចិន ត្រឹមតែកាយតែអារម្មណ៍ក្បែរគេតាពិតអូនគិតថាយើងបែកគ្នាទៅល្អជាងបែបនេះបងនឹកគេខ្លាំងណាស់ហើយទើបធ្វើឲ្យបងនៅលេះសុខបងកិច្ចមកលែងហ៊ានសំឡឹងអូនចំពេលដែលបងនៅក្បែរអូនអារម្មណ៍បងនៅទាំងបងខំមនុស្សអងធំហើយ